ណែកាត់អីមែនបាក់ចិត្តចង់បានប្តីមែនឈួតទេមិនវិញចឹងមានអារម្មណ៍ថាខ្លួនឯងហូរនៅរងថ្ងៃដកមានប្រយោជន៍អីសោះហើយមិនមិនគិតអញ្ចឹងតាំងពីទូចមកក៏ប៉ាចិញ្ចឹម ឥឡូវធំប៉ុណ្ណឹងហីនៅប៉ាចិញ្ចឹមទៀតមិនទៅគិតចឹងវិញគេឲ្យថ្ងៃលក់កាហ្វេលក់អីជួយធ្វើការងារគាត់ដែរអើនឹងវាធ្វើហើយតែនៅតែមុខលបងប៉ាដដែលហ្នឹងមានតែគេគិតអញ្ចឹងធម្មតាតែការងារយើងធ្វើអាហ្នឹងវាជាលបងរបស់យើងឯងមកកុំគិតច្រើនពេកជីកកង់ផោះខ្លាញ់លេងមកអ្នកយកខ្លាញ់មកតា ប៉ាចង់ឲ្យកូនហ្នឹងបានការឆាប់ឆាប់មិនបាច់ឲ្យប៉ានិយាយវែងឆ្ងាយទេកូនមើលសុខភាពប៉ាពេលនេះទៅថាវាយ៉ាងណាប៉ាមិនមែននៅក្មេងមានកម្លាំងដូចមុនទេមិនដឹងថាអាចនៅជាមួយកូនយូរបានប៉ុណ្ណាទេតាមត្រូវថ្ងៃស្អែកនេះលែងឃើញមុខប៉ាទេថាបានប៉ាកុំចេះតែនិយាយចឹងមើលប៉ាជាមនុស្សរឹងមាំ មិនមែនចេះតែទៅចោលខ្ញុំងាយងាយណាប៉ាណែកូនជីវិតណាមើលមិនឃើញទេអញ្ចឹងហើយបើចង់ធ្វើអីទៅឆាប់ធ្វើទៅតន់នឹងមានឱកាសតន់នឹងមានប៉ាតន់មានពេលនិយាយគ្នា មិនឲ្យឯងទៅលេងទឹកទេព្រោះខ្លាចឯងមិនលងងាប់ផុតផុតពូឈាមឲ្យឯងទៅឲ្យខ្ញុំស្លាប់មិនម៉ែស្រួលចិត្តបាននៅជាមួយប្តីក្មេងម៉ែនោះណែយើងនេះជាម៉ែរបស់ឯងណាយើងនិយាយនេះព្រោះយើងស្ដីបណ្ដឹងឯងប្រឡងឯងទៅលងទឹកមកទៅតែឯងនេះក្បាលក្បាលរឹងរឹងដូចខ្មៅឪពុកឯងអញ្ចឹងស្ដីខ្ញុំបានហើយកុំស្ដីដល់ឪពុកខ្ញុំមិនមិនបានយើងស្ដីឲ្យមិនបានហ៎បើវានោះជាមនុស្សចាស់មិនទៀតគ្មានកំណត់ ប្រពន្ធមានកូនហើយវាទៅមកយកត្រីណាក៏មិនដឹងដែរពេលនេះប្រហែលជាដាច់ខ្យល់ងាប់ដោយសារតែវាសាងកម្មពីហើយដឹងជុំម៉ែដេកថ្មីដែរម៉ែខ្លាចកម្មពីរីអីរឿងអីយើងត្រូវខ្លាចព្រោះថាយើងយកប្តីថ្មីនេះដើម្បីមើលចិញ្ចឹមក្បាលឯងហ្នឹងចិញ្ចឹមខ្ញុំយកអ្វីមកចិញ្ចឹមបើថ្ងៃថ្ងៃគេទៅបិតាផឹកស៊ីប៉ោលឯងមិនដែរឃើញគឺកាយណាយីថាចុះឯងមើលមើលក្បាលរបស់ឯងក្បាលរបស់ឯងប៉ុណ្ណាហើយរឿងអីឲ្យគេរកស៊ីចិញ្ចឹមឯងទៀតនោះ មើលទៅឯងឥឡូវនេះសម្បំដៃណាប៉មាត់យើងមិនបាត់មួយម៉ាត់ទេមើលវាធ្វើរឹកនេះដោយសារតែឯងនេះខានស៊ីគាត់យូរបានជាឯងវារឹងដល់ថ្នាក់ហ្នឹងល្អថ្ងៃនេះយើងឲ្យឯងស៊ីគាត់ម្ដងកុំឲ្យឯងហ្នឹងវារឹងក្បាលពេកកុំឲ្យឯងនេះវារឹងក្បាលពេកហ៎ ឯងវាយប៉ុណ្ណឹងឯងមិនអឹកហ៎ឯងវាយអញមីងបានឯងមីងមីងបានឯងមីងធ្វើវាយគេទៅមីងមីងបានមីងវាយគេចឹងណែឯងមកចេះដឹងស្អីដែរហ៎យើងស្ដីបដៅកូនយើងអត់បានមែនអត់ខុសទេមីងតែកូនមីងគ្រាន់តែជួយខ្ញុំកុំឲ្យលងទឹកគេខុសណាស់ស្អីគេគឺជួយខ្ញុំស្រាប់ពីទឹកនោះអី 哎呀。 ไปกินยมរកអីទៀតហើយ ម្លេងហ្នឹងណាម្លេងទឹកទៀតអាបើឯងម្លេងទឹកធ្លាក់ទឹកឲ្យយើងចុះទៅជួយហើយឲ្យម៉ាយយើងវាយយើងទៀតគិតគេក្នុងផ្លូវល្អខ្លះផងកុំចេះតែនិយាយពេកណែយើងយកព្រេងឈើមកឲ្យព្រេងឈើអីយកមិនឈឺអីផងយើងឃើញអញពោក្បាលហើយម៉ែអញវាយអញ្ចឹងឯងយើងយកព្រេងឈើមកឲ្យអញលៀបបំបត្តិការឈឺចាប់ហ្នឹងណាដឹងយើងពោក្បាលដែរ ថៃម្ដងបើយើងអ្នកគប់នឹងអេនិយាយចឹងដូចជាយើងអត់ទាន់ស្គាល់ឈ្មោះឯងនេះឯងឈ្មោះអីដែរសុកផាតចុះឯងវិញយើងឈ្មោះស្រីវ៉ាន់ពួកយើងធ្វើពុកម៉ាក់គ្នាបានអត់ចឹងឯងចាំយើងអត់ណា មកចេះលបងក្នុងខ្លួនណាហេហើយអញធ្វើស្អីហ៎លបងលបងមកមកមកកោលបងកោតិចតិចតិចតិចលបងតិចតិចអូយចាអរគុណច្រើនមីងចាតើសិនណាលបងអរគុណ ចាំតាឯងកូនឈួតងាយងើគ្រាន់តែប៉ាស្រឡប់សោះក៏យំដែរប៉ាអ្នកណាមិនស្រឡាញ់អ្នកណាមិនយំហើយចុះបើគាត់ស្លាប់ទៅយើងគិតមិនចាំតទៅគាត់ស្លាប់ទើបយើងបាត់យំមែនទេមិនអញធ្វើមកចឹងមានអីទេយើងធ្វើអីខុសមែនទេយើងមិនមានប៉ាដូចឯងទេឲ្យយើងសុំទោសយើងបានដឹងមិនអីទេ តែយើងអរគុណឯងណាដែលបានជួយយើងរហូតមក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 លាក់តូក្រលេខ3លូតលាស់ដោយភាពរីករាយជោគជ័យរាល់ថ្ងៃជាមួយ Milo Boost Value Gel កាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្មានជីវិនរស់រវើង ស្ទីងជីវិតប្រកបដោយភាពស្វាហាប់តើគេជាមនុស្សលោកដូចខ្ញុំដែរទេមកវាអត់ចេះធ្វើការងារស្អីចឹងចាប់ដេញវាចេញពីផ្ទះទៅ អានេះកំណើតវាដូចឆ្កែអញ្ចឹងដាក់បាយវាស៊ីហើយនៅដើមមិនត្រង់ផ្ទះទៀតបើសិនជាកូនអញអញដេញវាចេញពីផ្ទះយូរហើយយ៉ាងណាវាជាកូនរបស់ខ្ញុំឈាមរបស់ខ្ញុំទោះវាមិនរកស៊ីអីក៏វាមិនចាយលុយឯងដែរលុយដែលវាចាយរាល់ថ្ងៃសុទ្ធតែជាលុយខ្ញុំទាំងអស់ណាអូនេះមកពីឯងលុយវាចាយច្រើនពេកទៅបើលើឯងគ្មានលុយអញទីផ្សារប្រាក់ និយាយនេះមិនមែនខ្ញុំរីកខំទេតែមើលសភាពឯងចុះផឹកស្រាច្រើនណាស់វាធ្វើឲ្យសុខភាពឯងនេះវាខូចនេះឯងជាអ្នកឯកទេសខាងស្រារឿងផឹករឿងស៊ីរឿងងាប់គឺជារឿងរបស់អញឯងសំខាន់ឲ្យតែអញមានលុយទិញស្រាផឹកបើឯងចង់ឲ្យអញនៅផ្ទះជាមួយឯងទៀតណាមកឲ្យលុយមកអញខ្ញុំគ្មានលុយទេបងប្អូនតែផឹកតែខ្ញុំគ្មានលុយទេបងប្អូន មានលុយទេខ្លាំងហ៎ មិនបងក្មួយមកយំលើទីនេះចឹងក្មួយជុកចោកជុកបាយំលើកបាមួយក្តារខ្លួនខ្លាំងណាស់មួយឯងឈឺហើយមួយទៅផ្ទះអូនម្ដាយមួយឯងទៅឆ្នាំមកលេបណាខ្ញុំចង់ទៅផ្ទះវិញទេហើយផ្ទះក្មួយនៅណាចាប់ពូជូនទៅ យ៉ាងម៉េចម៉ែខ្ញុំក៏មិនគិតពីខ្ញុំទេទោះខ្ញុំស្លាប់ក៏ក៏មិនខ្វល់ដែរអឺអឺអឺចឹងមិនទៅឲ្យចោះចោះចឹងទៅមួយពូណាចាំស្អែកណាពូជូនឯងទៅផ្ទះណាមកមក នេះឯងផឹកឆ្នាំសិនទៅកុំពិបាកចិត្តពេកណាហើយអ្នកណាមិនខ្វល់វាឯងក៏ឲ្យទៅសំខាន់ណាឯងទៅខ្វល់ខ្លួនឯងនៅពេលនេះបើខ្ញុំស្លាប់ប្រហែលជាម៉ាក់ខ្ញុំអាចមកខ្វល់ជាមួយខ្ញុំបានមួយភ្លែតដែរចង់ទុកឲ្យខ្ញុំស្លាប់ទៅណែ មានម្ដាយឯណាមិនស្រឡាញ់កូននោះទេមើលទៅម្ដាយឯងស្រឡាញ់ឯងហើយទើបស្ដីបដៅឯងនោះអត់ទេគាត់ស្រឡាញ់ក្ដីគាត់ខ្លាំងជាងខ្ញុំគិតថាមិនចឹងទេឯងមើលឃើញតែផ្នែកអាក្រក់របស់ម៉ែឯងតែប៉ុណ្ណោះឯងដឹងអត់ឯងនៅមានតំណាងជាងកូនយើងកូនយើងមិនដែលឃើញមុខម្ដាយតាំងពីកើតម្លេះតែឯងនេះមានពេលរស់នៅជាមួយម្ដាយឯង បាទអញ្ចឹងកុំព្យាយាមមើលរំលងពីក្តីស្រឡាញ់របស់ម៉ែឯងអីគេមើលទៅមិនខ្វល់ព្រោះគេមិនចេះបង្ហាញនូវក្តីស្រឡាញ់ចេញ មកពីខាងក្រៅតែប៉ុណ្ណោះមានទេបើគាត់អត់ចេះបង្ហាញមែនមិនមែនតែខ្ញុំឃើញថាគាត់ស្រឡាញ់ប្តីថ្មីគាត់ដែរណែឯងនេះជាកូនតែគេនោះជាប្តីហើយការបង្ហាញចេញមកគឺខុសគ្នាអញ្ចឹងឯងមកពីគាត់យកដីចង់ សំខាន់ជាងទៅបង្ហាញចេញមកអញ្ចឹងហើយឯងចង់គិតមិនក៏ស្រេចទៅចិត្តហើយបើឯងគិតឃើញដល់ផ្លូវល្អហើយជីវិតឯងក៏ល្អតាមនឹងដែរអញ្ចឹងឯងសម្រាប់ទៅណាគូទៅណាបាទ thank you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 លាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយជោគជ័យរាល់ថ្ងៃ ជាមួយ Milo Volkswagen Gel កាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្មានជីវិតរស់រវើង ស្ទីងជីវិតប្រកបដោយភាពស្វាហាប់តើគេជាមនុស្សលោកដូចខ្ញុំដែរទេខ្ញុំគ្រាន់តែចង់ជួយពូអើបើចង់ជួយយើងត្រូវជួយខ្លួនឯងសិនទៅអើគេចពីផ្ទះមកយប់មកធ្វើកាជះគេនៅហាងកាហ្វេហ្នឹងហ៎ម៉េចអញឲ្យលុយឯងចាយមិនគ្រប់ហ៎បណ្ដាច់ចិត្តមកធ្វើកាជះគេអញ្ចឹង បងបងមិនមែនអញ្ចឹងទេណាងីកមិញនេះបងបងក្តៅខ្លួនខ្លាំងណាស់ខ្ញុំអាណិតវាទើបខ្ញុំជូនវាមកហ្នឹងណាអានេះវាចង់ដើរតួកំសត់ចង់ឲ្យគេគិតថាយើងនឹងម៉ែវាមិនយកចិត្តទុកដាក់ជាមួយវាមកគួរហើយគួរនៅទៀតកុំមកញ៉ៃៗមកជប់ឆ្លើយបងកុំធ្វើចឹងឲ្យចង់បាយកូនណាតបាញ់នៅផ្ទះហើយកន្លែងនេះមិនមិនធ្វើបីតាមព្រឺចិត្តទេណា កមុកឯងឆ្លើយឆ្លាំងមិនហ៎មកឯងក្តៅខ្លួនមិនអញកាត់អីហ៎ផាត់បំដៅខ្វល់ខ្ញុំផងខ្ញុំបាច់សួរខ្ញុំកើតអី អីដែរយើងរកឯងហើយឯងឆ្លោះគ្នាជាមួយម៉ែឯងទៀតហើយមែនទេចង់ដឹងអីដែរខាងយើងជាមិត្តភក្តិនឹងគ្នាឯងមិនខ្វល់រឿងប៉ុណ្ណឹងប្រាំបានបាយជាមិត្តល្អនឹងយើងមែនឯងគ្រាន់តែមើលមុខយើងក៏ដឹងហើយបាច់ចាំបាច់ស៊ូទេ ស៊ុបឲ្យអញហូបមិនបានយកឲ្យពុកយើងណាឃើញឯងឈឺចឹងហើយបានគាត់ប្រាប់យើងឲ្យយកស៊ុបមកឲ្យឯងហ្នឹងយើងចង់មានប៉ាដូចឯងណាយើងក៏ចង់មានម៉ែដូចម៉ែណាម៉ែកុំឲ្យដូចម៉ែយើងទៅបានផាត់មិនឯងនិយាយចឹងម៉ែឯងស្រឡាញ់ឯងណាមិនបានឯងដឹងយើងជាកូនយើងមិនដឹងអូនចុះឯងជាស្អីវិញ ម៉ែណាក៏ស្រឡាញ់កូនដែរម៉ែណាម៉ែតែម៉ែយើងដូចម៉ែគេអញ្ចឹងអីណាបាច់និយាយរឿងហ្នឹងទៀតទេឯងហូបស៊ុបទៅណា ប្តីមីងស្លាប់បាត់ហើយ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 ពូស្វាលូជែលកាត់បន្ថយទឹកក្រពះបានយ៉ាងមានប្រសិទ្ធភាពអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្មានជីវិតរស់រវើងស្ទីងជីវិតប្រកបដោយភាពស្វាហាប់តើគេជាមនុស្សលោកដូចខ្ញុំដែរទេ

ខ្វាក់ចិត្តចង់បានប្តីមែនឈួតទេមិនវិញចឹងមានអារម្មណ៍ថាខ្លួនឯងពូនៅរងៃដកមានប្រយោជន៍អីសោះហើយមិនបានគិតអញ្ចឹងតាំងពីទូចមកក៏ប៉ាអញ្ចឹមឥឡូវធំប៉ុណ្ណឹងហើយនៅប៉ាអញ្ចឹមទៀតមិនទៅគិតចឹងវិញ ថ្ងៃអងៃលក់កាហ្វេលក់អីជួយធ្វើការងារគាត់ដែរអើរឿងនោះវាធ្វើហើយតែនៅតែមុខរបរប៉ាដដែលនោះមានអ្នកគេគិតអញ្ចឹងធម្មតាតែការងារយើងធ្វើអាហ្នឹងវាជារបររបស់យើងឯងមកកុំគិតច្រើនពេកជីកកង់ផោះខ្លាញ់លេងមកអ្នកយកខ្លាញ់មកតា មិនអីហើយជីម៉ូតូភ្លីភ្លឺអត់មើលមនុស្សទេជីបុកកង់ទៅហួរនេះធ្វើអីអត់ហ្នឹងខ្ញុំជើងចាញ់ឈាមខ្ញុំជឿទៅពេទ្យទេមិនបាច់ទេគេដឹងហើយព្រោះខ្ញុំខំដែរថ្ងៃក្រោយក៏ជីម៉ូតូមើលកង់មើលអីទៅបានហើយជឿជើងអត់មកជូនទៅផ្ទះ ភ្លីភ្លើងមកពីណាមកជីកម៉ូតូមកចេះមកបុកកង់កើត ឈឺទៀតមែនហើយផឹងអីផឹងម៉ែបើជើងនេះឈឺឡើយនេះបើផឹងមិនបានទេមើលសភាពប៉ាមើលអត់សូវល្អទេបើយើងផឹងថ្ងៃនេះថ្ងៃក្រោយអត់មានអ្នកគេជួយយើងបានទេមកពីអាចចង្រៃមួយពីរភ្លើណាជីម៉ូតូមិនមិនបុកឯងទៅកើតគោលតោឲ្យឈឺតតបានបានហើយថាកុំឲ្យបន្ទុកគេ កាន់ជើងវាណាមិនស្រឡាញ់គ្នាមែនហើយឈួតអីហ្នឹងបើមនុស្សមិនដែរស្គាល់គ្នាផងថាមិនត្រូវដែរហ្នឹងឯងវាចានមែនហើយឈួតស្អីដែរហើយចានស្អីគេពូម៉ាក់គ្នាឯងនិយាយលេងសោះ បានប៉ាចង់និយាយមួយកូនតិចណាមានការអីប៉ាប៉ាចង់ឲ្យកូនបានការឆាប់ឆាប់មិនបាច់ឲ្យប៉ានិយាយវែងឆ្ងាយទេកូនមើលទៅជាប៉ាពេលនេះទៅថាវាយ៉ាងណាប៉ាមិនមែននៅក្មេងមានកម្លាំងដូចមុនទេមិនដឹងថាអាចនៅជាមួយកូនយូរបានប៉ុណ្ណាទេតាមត្រូវថ្ងៃស្អែកនេះ ពីលែងឃើញមុខប៉ាទៀតទៅថាបានប៉ាកុំចេះតែនិយាយចឹងមើលប៉ាជាមនុស្សរឹងមាំមិនមែនចេះតែទៅចោលខ្ញុំងាយងាយណាប៉ានេះកូនជីវិតណាមើលមិនឃើញទេអញ្ចឹងហើយបើចង់ធ្វើអីវាឆាប់ធ្វើទៅតន់នឹងមានឱកាសតន់នឹងមានប៉ាតន់មានពេលនិយាយគ្នា ពីមកចង្រៃពួកយើងវាលួចស្លាញ់វាទៀតចុះបើចាំវាសារភាពការបានការវ៉ាន់ខ្ញុំខ្ញុំស្រឡាញ់វ៉ាន់អឺវ៉ាន់ណាយើងមានរឿងមួយចង់និយាយមួយឯងយើងក៏មានរឿងចង់និយាយប្រាប់ឯងដែរនិយាយមកណាគឺយើងយើងចិត្តរៀបការថ្ងៃការយើងណាកុំភ្លេចទៅផងតែបើបាត់អត់ឃើញឯងយើងអត់ការព្រោះអត់ការពូម៉ាក់មួយទាំងមូលអត់ទៅមិនកើតដឹងហើយចាំយើងទៅតាម គេអត់បានស្រឡាញ់យើងមែនគេបកកែសម្ដែងទៅចិត្តណាគេចូលចិត្តឯងហើយចូលចិត្តបានន័យថាស្រឡាញ់អត់ពុំអាយើងស្មានតែឯងអត់មកអីតាយើងចាំមើលផ្លូវយូរហើយអត់មកមិនកើតពុំអាឯងការមួយទៅមួយពុំអាទៅវិញណា យ៉ាងណាគេមនុស្សលោកអាយខ្ញុំក៏ជាមនុស្សលោក ហើយអ្វីអោកមិនបានស្នេហ៍ ជាមនុស្សលោកដូចខ្ញុំដែរទេតើហេតុអ្វីស្នេហ៍គេក៏ពិបាកម្លឹងម្លឹងគ្រាន់តែពាក្យស្នេហ៍កូនដាច់នេះរឹងមិនហ៊ាននិយាយគេគឺជាមនុស្សលោកមិនមែនជាទេវតាគេជាមនុស្សធម្មតាហេតុអ្វីបែដងភ័យពីស្រឡាញ់ពីមិនពីពីមិនខ្លីៗបែក